ពូលោកពូមានកាយមែនទេបានមករកខ្ញុំដល់កន្លែងហ្នឹងអឺបើសិនជាលោកពូមកដើម្បីឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំទៅអត់កើតទេដោយសារខ្ញុំត្រូវមើលថែមិនស្អាតនៅទីនេះខ្ញុំដឹងថានាងជាកូនប្រសាល្អអាចមើលថែមិនស្អាតជំនួសកូនតូចបាន ហើយនាងក៏ត្រូវដឹងពីខ្ញុំថាខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំប៉ុណ្ណាហើយខ្ញុំក៏មិនចង់ឲ្យប្រពន្ធខ្ញុំ បាត់បង់កូនជាលើកទី2ដែរហើយក៏រត់តែមិនអាចឲ្យម្ដាយចិញ្ចឹមរបស់កូនខ្ញុំគេរស់នៅតែតោដែរលោកពូចង់បានន័យថាម៉េចខ្ញុំនឹងទិញផ្ទះវិឡាមួយសំលមមសម្រាប់នាង និងម៉ែស្អាតហើយនឹងប្រាក់មួយចំនួនធំ ដើម្បីឲ្យនាងរស់នៅជាមួយនឹងម៉ែស្អាត ហើយនឹងរកប្តី មួយសម្រាប់នាង ដើម្បីជាខ្នងបង្អែកសម្រាប់នាងទៅថ្ងៃក្រោយនាងលែងលះតូចទៅ លុយអូយលុយលុយលុយលុយនេះនេះនេះលុយលុយលុយលុយលុយលុយលុយច្រើនណាខ្ញុំខ្ញុំខ្ញុំខ្ញុំ ខ្លាចជាជាអ្នកមានហើយខ្ញុំខ្ញុំនឹងទៅទៅទៅរកកូនចិញ្ចឹមឲ្យបានច្រើនទៀតខ្ញុំនឹងចិញ្ចឹមកូនឲ្យបានច្រើនលុយលុយលុយអូអរគុណអ្នកខ្ញុំមានសម្រាប់អូយលុយលុយលុយលុយលុយលុយលុយលុយច្រើនណាស់ណោះលុយលុយលុយ កូនតូចកូនតូចក៏ក៏លែងលែងមកជួបខ្ញុំខ្ញុំទៀតដែរម៉ែម៉ែចង់ចង់ជួបកូនកូនតូចម៉ែម៉ែនឹកកូនតូចតែតែម៉ែតែតែតែម៉ែមិនអាចជួបជួបកូនតូចកូនតូចបានទេពេលពេលនេះកូនតូចររពុកពុកមិនដែលបង្កើតកូនកូនតូចឃើញហើយ <laughs> con con tội tại tại tại mơ mơ thay à phong mà đại bằng bằng ca con tội <laughs> con con tội con tội bằng bằng bằng bằng lệch mẹ mẹ mẹ xong ram xong ram ni tơ Oh, <laughs> 꿈꾸는 tôi mà mà chậm chậm chậm giấy chạy người ơi ná ở ờ, ờ, ờ, nè cùng cùng cùng mình đảo kia cùng mình đảo kia ná nè nè nè chào chào nè nè nè <laughs> chào nè chào nè thấy thấy thấy vô vô ơi ơi ơi mày mày mày mày mày chạy phong ná chạy chạy ចង់អានទៀតអត់ចង់ចង់អឺចឹងចាំចាំនិយាយចាំនិយាយបោះហើយហើយហើយដដើមគ្នាណាហើយអូអូរ៉ារ៉ារ៉ារ៉ា អត់ទៅណោះជីវិតខ្ញុំជីវិតខ្ញុំអស់ហើយគ្មានគ្មានសល់អីទៀតទេអស់អស់ហើយអស់យកទៅយកទៅយកទៅយកទៅយកអត់ទៅយកអត់ណោយកអត់ទៅយកអត់ទៅណាអូច្រើនច្រើនណាស់ច្រើនណាស់ ជីជីវិតខ្ញុំអស់អស់ហើយហើយណាអត់នំទៀតអស់អូច្រើនច្រើនណាស់ច្រើនណាស់រត់ទៅណារត់ទៅរត់ទៅ bài cho chi thêm một tí ấy Thì nó có đang với châu tay kia đấy Không mày tao bằng thôi Ăn khơi sao nhiều Ồ Rư môi có Qua tới tay chá Bông, bông, bông tay số bảo ổn sân បាទប៉ាចង់សួរប៉ាថានៅនឹងមានឃើញម៉ែស្អាតនៅផ្ទះចាស់អត់ប៉ាម៉ែស្អាតតាមពីកូនចេញទៅប៉ាដូចអត់មានបានឃើញគាត់ទេគឺកូនហើយនឹងបើកំពុងដើររកគាត់ហ្នឹងហើយហ្នឹងហើយកូនបើប៉ាបានជួបគាត់មិនមកចំប៉ាទេប្រាប់កូនណាកូនណាបាទបាទបាទជម្រាបលាបាទ បងបងជួយជីទៅមុខឲ្យលឿនតិចមិនស្អាតគាត់ទៅណានឹងបងបងកុំដឹងដូចគ្នាតែយ៉ាងណាក៏ត្រូវតាមរកគាត់ឃើញដែរ ទៅរត់ទូចទូចទៅរត់ទូចទូចទូចទូចទូចសិនអូសុំសិនលេលេលេលេលេតាមរត់ទូចតាមរត់ទូចតាមរត់ទូចតាមរត់ទូចអូនអូនធ្វើអារម្មណ៍ស្ងប់តិចទៀតកូនតូចនឹងមកផ្ទះយើងវិញទេលោកគ្រូប៉ែតជួយប្រពន្ធខ្ញុំផងលោកគ្រូទូចមែនហើយអ្នកមេទូចទៅតាមរត់ទូចតាមរត់ទូចលេលេលេលេលេគ្រូ taruh tuh taruh tuh aja taruh tuh aja taruh taruh tuh taruh taruh tuh taruh tuh taruh tuh taruh tuh taruh tuh tôi tôi tôi tôi tôi tôi vào mấy ơi tôi xin mua bê ta mày tôi không tôi cho mà tiền hết tôi mà mùi mà tình tích tôi tôi cho mà tiền hai tôi không thể tôi không ai mà chạm này tạm rút vâng. tôi tiền hết ហើយខ្ញុំខ្ញុំនៅមួយទូចហើយខ្ញុំអបទូចណាទូចណាអើទូចគុំទៅខ្ញុំមើលទីតែទូចដឹងទេមកឯងបើកភ្នែកឡើងស្រីរត់តែឯងប៉ាសុំណាកុំទៅណាចោលគាត់ទៀតមានតែឯងម្នាក់គាត់តែធ្វើឲ្យគាត់ធ្វើមកពីធម្មតាដូចមែនហើយលោកស្រីគាត់ឆេវឆាងគាត់បាត់បង់សតិក៏ព្រោះតែ គាត់បាក់ទឹកចិត្តអញ្ចឹងវិធីដែលអាចឲ្យគាត់ត្រឡប់មកដូចដើមវិញគឺមានតែឲ្យលោកទ្រាំអត់ធ្មត់នៅជាមួយគាត់ធ្វើឲ្យផ្លូវចិត្តរបស់គាត់រឹងមាំលួងលោមគាត់ធ្វើឲ្យគាត់សុបាយចិត្តអប់រំចិត្តគាត់នោះគាត់នឹងត្រឡប់មកសភាពដូចដើមវិញព្រោះថាគាត់មិនមែនមានជំងឺប្រស័យប្រសាទធ្ងន់ធ្ងរនោះទេគឺគ្រាន់តែគាត់ប៉ះទង្គិចផ្លូវចិត្តនៅពេលដែលគាត់បានបាត់បង់កូនរបស់គាត់ជាង20ឆ្នាំ។ ជួយគុំទៅជួយគុំទៅថ្ងៃនេះទៅខ្ញុំនៅជាមួយម៉ែរហូតណាម៉ែណានៅនៅមួយម៉ែអាយុណាអាយុណាម៉ែម៉ែចង់អត់ទូចម៉ែចង់អត់ទូចណាអេអត់ទូចអត់ទូចចាស់ណាអេអត់ទូចអាយុអត់ទូចអាយុអាយុយូណាទូចណាយេអេទូច មើលទៅខ្ញុំគួរតែទៅរកម៉ែស្អាតម្នាក់ឯងហើយទីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេល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 ទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើកមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តខ្ញុំខ្ញុំខ្ញុំខ្ញុំមានសេរីភាពហើយខ្ញុំខ្ញុំខ្ញុំខ្ញុំគ្មានកូនទេ ខ្ញុំខ្ញុំខ្ញុំគ្មានអ្នកណាទាំងអស់ខ្ញុំខ្ញុំគ្មានអ្នកណាទាំងអស់ខ្ញុំខ្ញុំគ្មានអ្នកណាទាំងអស់ ចូលថ្ងៃនេះខ្ញុំបានលុយច្រើនណាអើស៊ីស៊ីអីណាស៊ីអាលុយបែរអានេះឲ្យម៉ែនេះឲ្យឪអានេះឲ្យប្អូនម៉ែអាចឹងមិនទេស៊ីអស់មកអត់អត់អូនឯងស្គាល់ម៉ែស្អាតមែនអូនម៉ែស្អាតអីចុះឥឡូវគាត់នៅណាអូនអូនគាត់នោះនោះនោះនោះនោះនោះនោះប្រាដាទៅនោះនោះនោះគាត់អត់គាត់ច្រើនណាអូនបាទ មកស្អាតមកស្អាតម៉ែម៉ែម៉ែមិនចង់លត់ទៅទៀតទេពួកខ្ញុំខំហៅម៉ែយូរណាម៉ែម៉ែកុំទៅណាទៀតឯណាអញអញជឿអ្នកណាមិនមិនមិនមិនក៏ហៅហៅហៅយើងថាម៉ែម៉ែស្អាតមិនមិនមិនក៏ឯងឯងស្គាល់ឈ្មោះឈ្មោះយើងហ៎ឆាប់ឆាប់ឆាប់ទិញទៅយើងយើងយើងអត់ដែរស្គាល់ឯងទេឆាប់ឆាប់ទិញទៅឆាប់ទៅ ទេម៉ែម៉ែម៉ែមិនចាំបាច់ធ្វើអត់ស្គាល់ពួកខ្ញុំទេណាម៉ែណាបងទៅគាត់បារម្ភពីម៉ែខ្លាំងណាស់ម៉ែម៉ែកុំទៅណាទៀតទេណាម៉ែកុំទៅចិត្តអីមកនៅជុំគ្នាជាមួយពួកខ្ញុំមកណាម៉ែណាណាកូនកូនតូចកូនកូនកូនកូនតូចណានទៅកូនយើងយើងអត់ស្គាល់ទេឡើងយើងទៅឡើងទៅទៅ យើងយើងយើងយើងចង់នៅនៅទីនេះយើងយើងយើងនៅទីនេះយើងយើងនៅទីនេះសប្បាយសប្បាយណាយើងយើងយើងយើងនៅទីនេះយើងយើងយើងអត់ចង់ចង់ទៅណាទេយើងយើងយើងយើងយើងនៅទីនេះនៅទីនេះម្នាក់ឯងមួយមួយជីវិតហើយយើងយើងនៅតែម្នាក់ឯងរហូតហើយហើយយើងយើងយើងក៏មិនមិនចង់ទៅទៅនៅទៅនៅផ្ទះផ្ទះអ្នកមានអីដែរហើយ យើងយើងយើងយើងគ្មានកូនយើងយើងគ្មានកូនយើងក៏មិនចង់មិនមិនមិនចង់ឲ្យអ្នកអ្នកអ្នកហើយយើងថាម៉ែម៉ែដែរអត់ទេម៉ែម៉ែម៉ែខ្ញុំអត់បានទៅណាទេម៉ែណាអត់ទេម៉ែគុំតែណាខ្ញុំសុំកូនម៉ែណាណាម៉ែណា Ooh. ទៅណាម៉ែណាណាម៉ែណាកំពើម៉ែនឹកម៉ែម៉ែម៉ែនឹកកូនតូចម៉ែម៉ែចង់ជួបគេតែម៉ែមិនដឹងថាធ្វើយ៉ាងម៉េចទេម៉ែចង់អោបគេម៉ែចង់ប៉ះគេតែតែពេលនេះណាកូនតូច គេគេគេរកឪពុកម្ដាយបង្កើតគេឃើញហើយម៉ែម៉ែក៏មិនអាចទៅទៅដណ្ដើមគេមកវិញបានដែរម៉ែម៉ែមានមានតែធ្វើចិត្តព្រោះថាថាថាម៉ែនេះនឹងថាគេ គេមិនមែនជាកូនបង្កើតរបស់ម៉ែទេកូនតូចគេគេមានឪពុកម្ដាយបង្កើតរបស់គេគេគេមិនមែនជាកូនអ្នករើរើអេតចាយដូចពីមុនទេម៉ែម៉ែម៉ែម៉ែពិបាកចិត្ត ម៉ែពិបាកក្នុងក្នុងខ្លួនណាម៉ែពិបាកនៅក្នុងខ្លួនណាកូនបើនេះស្អាតម៉ែកុំពិបាកចិត្តអីណាបងតូចនឹងត្រឡប់មកជួបម៉ែវិញម៉ែកុំគិតច្រើនកុំពិបាកចិត្តអីកូនទាំងពីរផងម៉ែនឹងត្រឡប់មកយកចិត្តគ្នាវិញណាម៉ែណាអត់ទេកូនតូចកូនតូចមិនត្រូវមកយកចិត្តម៉ែទេ កូនកូនតូចត្រូវត្រូវតែទៅទៅយល់ចិត្តឪឪពុកម្ដាយគេវិញចុះបបាក់ចិត្តណាម៉ែតែម៉ែបបាក់ចិត្តគឺផ្នែកម៉ែស្រឡាញ់ទៀតហើយឈប់និយាយទៅណាម៉ែណា ឲ្យស្អាតឈប់ញីទៅណាអាឡូនេះនេះអូនរកឃើញមកស្អាតហើយហ៎អូឃើញមកស្អាតទេបងឥឡូវមកស្អាតប៉ាត់អីទេគាត់គ្រាន់តែនឹកបងហើយបងមិនបាច់ចាំបាច់បារម្ភអីច្រើនទេណាតែអូនសុំនៅមើលថែមកស្អាត ទេតើបោះចោះទៅរកគាត់បងគិតថាអឺបាច់ទេពួកឯងម៉ែស្អាតមើលទៅគាត់ដូចជាអត់ទាន់ទទួលយកបានទេបងនៅប្រើពេលវេលាជាមួយនឹងម៉ាក់សំអងឲ្យបានល្អសិនណាព្រោះម៉ែស្អាតទុកឲ្យអូនជាអ្នកចាត់ការណាបងបើសិនជាម៉ែស្អាតគាត់ដឹងថាអូនប្រាប់បងរឿងទាំងអស់ហ្នឹងគាត់ដឹងថាខឹងអូនហើយទុយទុយគេចង់ធ្វើចោលខ្ញុំទៀតហើយខ្ញុំនៅបាត់បងកូនទៀតហើយមែនទុយទុយអូនកុំបារម្ភ បងមិនអោយគេទៅណាចោលយើងជាលើកទី2ទេពិតមែន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 ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើមកព្រឹកព្រឹកស្រ ពូលោកពូមានកាយមែនទេបានមករកខ្ញុំដល់កន្លែងហ្នឹងអឺបើសិនជាលោកពូមកដើម្បីឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំទៅអត់កើតទេដោយសារខ្ញុំត្រូវមើលថែម៉ែស្អាតនៅទីនេះខ្ញុំដឹងថានាងជាកូនប្រសាល្អអាចមើលថែម៉ែស្អាតជំនួសកូនតូចបានហើយនាងក៏ត្រូវដឹងពីខ្ញុំថាខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំប៉ុណ្ណាហើយខ្ញុំក៏មិនចង់ឲ្យប្រពន្ធខ្ញុំ បាត់បង់កូនជាលើកទី2ដែរហើយក៏រត់តែមិនអាចឲ្យម្ដាយចិញ្ចឹមរបស់កូនខ្ញុំគេរស់នៅតែតោដែរលោកពូចង់បានន័យថាម៉េចខ្ញុំនឹងទិញផ្ទះវិឡាមួយសំលមមសម្រាប់នាងនិងម៉ែស្អាតហើយនឹងប្រាក់មួយចំនួនធំដើម្បីឲ្យនាងរស់នៅជាមួយនឹងម៉ែស្អាតហើយនឹងរកប្តីមួយសម្រាប់នាង ដើម្បីជាក្នុងបង្អែកសម្រាប់នាងទៅថ្ងៃក្រោយនាងលេងលះតូចទៅហេតុអីបងខ្ញុំត្រូវធ្វើអញ្ចឹងមនុស្សចេតនាខ្ញុំមួយតូចមានដាច់ដែលគ្មានមូលហេតុបែបហ្នឹងបានទេមាន គឺនាងត្រូវមាន ភារកិច្ចមើលថែម៉ែស្អាតជំនួសកូនតូច ហើយ នឹងយកម៉ែស្អាតចេញពីតូចព្រោះខ្ញុំមិនចង់ឲ្យតូចពាក់ព័ន្ធជាមួយនឹងម្ដាយចិញ្ចឹមរបស់គេទេ អាចថាខ្ញុំអាត្មានិយមក៏បាន តែចិត្តជាម្ដាយឪពុកនាងគួរទៅយល់ហើយមែនទេចៅបងតូចលោកពូមានគិតពីអារម្មណ៍គាត់ខ្លះអត់ខ្ញុំជឿតែគេឈឺហើយគេឈឺតែរយៈពេលខ្លីតែប៉ុណ្្នឹងឯងមិនមែនឈឺដូចខ្ញុំ រយៈពេល20ឆ្នាំជាងជាមួយនឹងប្រពន្ធខ្ញុំនោះទេទោះបីជានាងលែងលះជាមួយតូច ហើយលែងជាប្តីប្រពន្ធនឹងគ្នាមែនតែនាងក៏ជាកូនប្រសាល្អរបស់ខ្ញុំដដែលខ្ញុំជឿថានាងអាចធ្វើបានខ្ញុំជឿថានាងស្រឡាញ់តូចខ្លាំងស្រឡាញ់រហូត ដល់នាងហ៊ានលះបង់តូច ដើម្បីសេចក្តីសុខរបស់តូចឲ្យខ្ញុំលេងលះជាមួយតូចក៏បានដែរ ប៉ុន្តែមិនអាចឲ្យតូឈប់តាក់តងជាមួយម៉ែស្អាតបានទេខ្ញុំអត់ប្រអប់ទេតែតូចក៏មិនអាចមានម្ដាយពីរដែរគេត្រូវរស់នៅក្នុងការពិតគឺមានម្ដាយតែម្នាក់គេត្រូវតែនៅចិត្តម្ដាយបង្ការរបស់គេមិនមែនរស់នៅជាមួយម្ដាយអញ្ចឹងទេចាំបើសិនជា នាងនឹងព្រមព្រោះនាងក៏ដឹងដែរថា មនោសញ្ចេតនាម្ដាយបង្កើតនឹងកូន វាធំប៉ុណ្ណាខ្ញុំត្រូវលេងឡាជាមួយបងតូចមែនទេខ្ញុំត្រូវបបអង្គចាបងតូច ដើម្បីសុខក្តីសុខគាត់មែនទេ ចេញទាំងស្រឡាញ់ដែលចេញទាំងចិត្តនៅស្ដាខ្ញុំដឹងថានាងជាកូនប្រសាល្អអាចមើលថែម៉ែស្អាតជំនួសកូនតូចបាន ហើយនាងក៏ត្រូវដឹងពីខ្ញុំថាខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំប៉ុណ្ណាហើយខ្ញុំក៏មិនចង់ឲ្យប្រពន្ធខ្ញុំ បាត់បង់កូនជាលើកទី2ដែរហើយក៏រត់តែមិនអាចឲ្យម្ដាយចិញ្ចឹមរបស់កូនខ្ញុំគេរស់តែតោដែរ លោកពូចង់បានន័យថាម៉េចខ្ញុំនឹងទិញផ្ទះវិឡាមួយសំលមមសម្រាប់នាងនិងម៉ែស្អាតហើយនឹងប្រាក់មួយចំនួនធំដើម្បីឲ្យនាងរស់នៅជាមួយនឹងម៉ែស្អាតហើយនឹងរកប្តីមួយសម្រាប់នាងនាងលែងលះតូចតូច កូនកូនពៅហ៎មិនមិនមិនមិនកូនពៅអត់អត់ដេកម៉ែខ្ញុំមានរឿងមួយចង់ប្រាប់ម៉ែរឿងរឿងអីទៅកូនពៅអឺ មិនមិនមិនមិនក្អាក់ក្អាក់ច្រើនម្លេះកូនកូនបើយើងធ្វើធ្វើរឿងមួយដល់ម៉ែធ្វើធ្វើធ្វើរឿងអីទៅម៉ែឲ្យគេងទៅ ក៏នៅបំពេដោយម៉ែទាំងទ្វេធ្លាប់ថ្នាំងធ្នមកូនតាំងពីនៅតូចម៉ែស្រឡាញ់កូន ម៉ែដូចជាក្បូនឆ្លងកូនដល់ត្រើយហើអើងើហើអើងើងើហើអើ បានរឿងនេះតួខ្ញុំជាអ្នករៀបចំអរគុណសម្រាប់ការសហការម៉ែកូនតូចកូនតូចកូនតូចម៉ែមកវិញផងដែរកូនតូចម៉ែម៉ែមកវិញហើយម៉ែសុខសប្បាយអត់ម៉ែបានជាម៉ែបាត់ទៅចឹងហើយម៉ែម៉ែម៉ែឈប់រត់ចោលខ្ញុំទៀតទៅណាឈប់កិច្ចមកពីខ្ញុំទៀតទៅបើក៏ដូចគ្នាណាពីថ្ងៃនេះទៅយើងនៅជុំគ្នាណាម៉ែណា ណាបងណាគុកដូចគុកគុកគុកគុកគុកដូចឈប់ឈប់យំទៅណាម៉ាក់ម៉ែម៉ែត្រឡប់ត្រឡប់មកនៅជាមួយនឹងគុកដូចវិញហើយកាក់កាន់នៅពីទូចគុកគុកដូចបាត់បាត់ម៉ែគុកដូចយំឥឡូវនេះគុកគុកដូចគុកដូចធំហើយបាត់ម៉ែគុកគុកដូចនៅតែយំទៀតដូចមកកុំបារម្ភអីណាចាប់ពីពេលនេះទៅពួកយើងនឹងមិននៅនឹងជាមួយគ្នាពួកយើងនឹងទៅណាទៀតហើយ ហើយផ្ទះនឹងធំសឹងអីនឹងអញ្ចឹងថែមពីបីអ្នកយើងទៀតក៏មិនស្លាប់ដែរមែនទេពីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលថ្មី Cola Blaster រសជាតិសូកូឡានិងស្ទ្រូប៊េរីថ្មី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 ទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើកមកព្រឹកក្រែងស្រឡាញ់លាបងចេញពីចិត្តណាណាណាកូនណាណាបាទមកទៅមកទៅមកទៅមកទៅ ចឹងទៅថាទៅហើយអត់មកមកវិញទៅអីមកវិញទៅអីខ្ញុំខ្ញុំមិននៅជាមួយនឹងនឹងកូនតូចហើយហើយខ្ញុំខ្ញុំខ្ញុំខ្ញុំសុំសុំនៅជាមួយផងណាអ្នកខ្ញុំខ្ញុំអត់អត់ដណ្ដើមអត់ដណ្ដើមកូនកូនតូចទេណាហឺម៉ែណាអត់អត់ទេម៉ែខ្ញុំអត់អត់ដណ្ដើមទេម៉ែណា ទេណាមែនណាអត់ទេខ្ញុំអត់អត់ទៅដើមកូនតូចដូចវិញ្ញាទេតែពួកខ្ញុំខ្ញុំនៅមិននៅជាមួយនឹងកូនតូចព្រោះព្រោះខ្ញុំខ្ញុំចង់ឲ្យឲ្យឲ្យអ្នកអ្នកសងសងគុំខ្ញុំវិញខ្ញុំខ្ញុំចិញ្ចឹមកូនតូចអស់អស់លុយច្រើនណាតាំងតាំងពីពីតូចរហូតដល់ដល់ដល់ធំអញ្ចឹងអញ្ចឹងត្រូវកូនតូច ត្រូវទៅនៅជាមួយម៉ែហើយខ្ញុំខ្ញុំអត់អត់ដណ្ដើមរបករបស់មានមានម្ចាស់ទេណាអូអូអូអូតែបើចង់លុកកុំទុះចាញ់ពីផ្ទះហើយណាចាញ់ពីផ្ទះហើយអូយចង់ចង់នេះអាការៈចូលទៅនឹងនឹងដល់ស្មានណាទៀតអូជំរាបសួរលោកពូមិនមែនលោកពូឯងម៉ែជំរាបសួរប៉ាប៉ាក្មេកម៉ាក់ក្មេក ងអូសบายចិត្តដែរអ្នកមកស្អាតឥឡូវខ្ញុំបានឃើញកូនប្រសាផងអ្នកមានអភិជនខ្ញុំមានលុយទិញកៅស្អាតស្អាតលេងក្នុងណាត់លេងលេងលេងអាម៉ាម៉ាម៉ាម៉ាតែណាត់ម៉ាម៉ាម៉ាម៉ាលេងនេះណាមួយលេងនេះបើជុំសិនខ្ញុំបានធ្វើអីដែលលោកពូចង់បានហ្នឹង ពួកគេធ្វើនេះមានន័យថាមិនចឹងអេបាយតាតាបាទបាយហូបបាយសាប់លើមុនទៅណាដើម្បីមានកម្លាំងតែមកកំភ្លេចញ៉ាំបន្លែផងណាមានឡាំងមានឡាំងហាត់ប្រានមួយគុនទូចមែនទេបាទគុនទូចអាតូចម៉ែម៉ែម៉ែចង់បានមន់មន់នឹងថែមទៀតមន់ម៉ែម៉ែតូចម៉ែម៉ែម៉ែចង់បានច្រើនច្រើនណាកូនតូចម៉ែម៉ែម៉ែឃ្លានតែម៉ែម៉ែ ម៉ែមានទេតាម៉ែហូបអីផ្សេងសិនទៅបោះចាំខ្ញុំយកឲ្យអត់ទេម៉ែម៉ែចង់បានម៉ែចង់បានអាលក់កូនកូនតូចកូនតូចចាក់អាក្រក់កូនតូចកូនតូចល្អល្អតែតែជាមួយម៉ែថ្មីកូនតូចចិត្តអាក្រក់ជាមួយម៉ែកូនតូចម៉ែម៉ែម៉ែម៉ែចង់បានម៉ែចង់បានអានោះម៉ែចង់បានអានោះណាកូនតូចកុហកកុហកម៉ែយកទៅម៉ែម៉ែម៉ែម៉ែចង់បានចង់អត់អត់អត់ ngon Mày, ờ, ờ, ờ. mày à, hút lọ tao ná chọc xuống của ai Mua sổ lọ mày Mày mày Mày này mày Mày mày Mày nhầm sổ lọ tao ná chọc xuống bụng mày Mua mày Lọ Mày Mua phải tao đâu mày Mày Mua dùng bị mua lọt đây tao nóng chắc nghe Bà Ở nhầm sổ mua ប៉ាអញឥឡូវប៉ាអញញ៉ាំអស់ប៉ុន្មានម៉ាត់ហើយឲ្យខ្ញុំក៏បានដែរណាខ្ញុំយកតណាបើឃើញស្រួលបួតិចអូតែខ្ញុំឃ្លានគាត់ប៉ុណ្្នឹងសោះហ្នឹងចាស់ស្អីមានប៉ុណ្្នឹងលុយប៉ុណ្្នឹងធំមកបានតែ2 3ម៉ែមើលដល់ប៉ាអញឲ្យខ្ញុំមិនណាខ្ញុំអត់ដេញញ៉ាំពីមុនផងប៉ាអញញ៉ាំរាល់ទាំងថ្ងៃហ្នឹងជុំជុំកូនកូនបើមានកូនកូនបើធំជាងម៉ែម៉ាត់ នោះណាកុំបើយកនេះទៅអានេះអត់យកទេមកចង់បានពីរចង់បានពីរទៅគ្នាចង់បានពីរទៅគ្នាអត់ទេអត់ទេមកចង់បានអឺបងអ ម៉ែម៉ែចង់បានថែមទៀតចង់បានចូលចូលអូម៉ែតាម៉ែទុកដូរម៉ែចង់ចង់ចង់អានេះហើយម៉ែម៉ែចង់បានពាក់នេះអូអាម៉ែខ្ញុំស្អាតទេម៉ែស្អាតអូមកចេះកូនម៉ាក់កូនគេងលក់នៅបាទគាត់គេងលក់អីខ្ញុំថាទៅរកឆ្នាំមកឲ្យគាត់ថែមប៉ាគិតថាមិនបាច់ទៅយកទេប៉ាមិនចង់ឲ្យម៉ាក់កូនលេបឆ្នាំរងាប់អារម្មណ៍ច្រើនពេកទេវានាំឲ្យខូចសុខភាពណាមួយម៉ាក់កូនមានកូននៅក្បែរហើយ ឃើញថាគាត់ញញឹមរាល់ថ្ងៃសប្បាយរាល់ថ្ងៃគាត់ប្រកាសជាបានធូរស្បើយបាច់ជាយកឆ្នាំមិនទេបាទបងតូចបងតូចចាំពេលណាបាក់ការពុំអាយជាយើងកាម្ដងទៀតអីចាំមិនរៀបការម្ដងទៀតធ្វើអីក្រែងយើងរៀបការរួចតែអូឬមួយក៏អូនចង់ឲ្យប៉ាម៉ាក់បបងចូលរួមពិធីមង្គលការរបស់យើងតែបងថាមិនចាំបាច់ទេនាំតែខាតពេលវេលាទេ នៅប៉ុណ្ណឹងមានក្តីសោកស្ដាយទេតា អឺមែនទេបងអូនមិនបានគិតដល់ពួកគាត់ទេអូនចង់ការម្ដងទៀតដោយសារអូនចង់បានអញ្ជៀនថ្មីហ៎អញ្ជៀនរបៀបដបងហើយរបៀបអឺអីពេជ្រឃើញគេការគេថតលើលើ Facebook អាពេជ្រពេជ្រពេជ្រហ្នឹងឯងធំធំហ្នឹងឯងអញ្ចឹងប៉ាបងឯងគាត់មានលុយអញ្ចឹងណាគាត់ដឹងថាទិញឲ្យយើងហ្នឹងមែនទេណែបើបើកូនចង់បានចាំប៉ាទិញឲ្យហ្នឹងហើយប៉ាកូនចង់បានអាដបង អឺក្រាតទៅម៉ាន់ក្រាតម៉ាន់ក្រាតអីអូគុណចង់យកអាណាធំជាងគេនៅក្នុងហាងក៏យកអាហ្នឹងហ៎ប៉ាហើយទិញនៅក្នុងហាងប្រែណាអាធម្មតាតាមផ្លូវអីគុណអត់យកទេណាតែបងថាមិនចាំបាច់ទេម៉េចអូនចង់ចោលអញ្ជៀនរៀបការចាស់របស់បងចោលមែនទេអូយអត់ចោលទេតុកតាបន្តចង់បានថ្មីមួយទៀតអាធំជាងហ្នឹងណាហើយណាមួយប៉ាមកវ៉ៃពេលយើងការហ្នឹងពួកគាត់គ្មានបានចេញកម្មផ្សេងអីផងហ្នឹងតែឥឡូវទិញតែប៉ុណ្្នឹងសោះគ្មានស្អីទេ តែបងគាត់ថាមិនចាំបាច់ទេព្រោះថាវាថ្លៃហើយយើងរស់នៅប៉ុណ្ណឹងក៏មានក្តីសុខដែរមិនមែនដល់សារអញ្ជើញហ្នឹងណាខ្ញុំចង់បានឥឡូវមិននេះប៉ាតែខ្ញុំអត់អញ្ជើញមុននឹងសំនឹងចាំប៉ាទិញឲ្យបើនិយាយត្រូវការពីកូនទៅពីការប៉ាអត់បានចូលរួមអញ្ចឹងប៉ាចង់ធ្វើអីម្យ៉ាងសម្រាប់កូនទាំងពីរ តែម៉ែចង់ម៉ែចង់បានអីគេម៉ែម៉ែម៉ែចង់បានបានកៅអៅអៅថ្មីថ្មីទុកទុកទុកទុកវត្តម៉ែម៉ែលេងលេងពាក់អៅចាស់ចាស់ក៏ក៏ក្រឹកក៏ក្រឹកណាកុំទៅម៉ែម៉ែម៉ែចង់ចង់បានអៅស្អាតស្អាតស្អាតស្អាតស្អាតដូចទេវតាអញ្ចឹងហើយហើយនឹងចង់បានបិជើងបិជើងបិជើងកែងកែងកែងហើយនឹងចង់កងកងកងជើងកងកងដៃកងដៃអត់ចង់ម៉ែអត់ទិញកង កូនកូនតូចកូនតូចទិញទិញឲ្យច្រើនច្រើនឲ្យម៉ែម៉ាណាទិញអូមួយដែរទិញអូមួយដែរបាទម៉ែម៉ែចង់ទិញអីចាំខ្ញុំទិញឲ្យណាមានម៉ែម៉ែម៉ែនៅលើយើងចង់បានទៀតអត់អត់អត់តន់គ្រប់ទេគឺគឺម៉ែចង់បានម៉ែម៉ែចង់ធ្វើអីហ្នឹងម៉ែអស់ជីមកពុកឥឡូវប៉ែអស់ជីមកស៊ីមកអូយើងយកមកនេះមកមកមកអូយចាំណា វាស្អាតណាស់កុំអុយអ៊ុយឡោះនេះប៉ាអារបៀបត្បូងអញ្ចឹងណាប៉ារបៀបពេញអញ្ចឹងណាខ្ញុំចង់ឥឡូវឥឡូវប៉ាអាហ្នឹងឲ្យខ្ញុំហ្មងអីណាវាអត់ទេម៉ែឥឡូវឥឡូវប៉ាឲ្យខ្ញុំអាហ្នឹងហើយចាំប៉ាញ៉ាក់ថ្មីឲ្យខ្ញុំទៀតអានេះយើងយកទៅលក់បានលុយម៉ែអាលុយទៀតនេះចប់ណាឲ្យគេមើលសិនតើកូនអានោះវិញលុបពីដៃទៀតខ្ញុំមកខ្ញុំមកមក ពីវាពាក់ពេជ្រមែនទៅហើយស្អាតអូចាំចាំយកលក់នឹង បានបានមកតែសំលៀនទៀតកូនកូនកូនបើអាម៉ែម៉ែម៉ែនឹងយកកៅកៅនេះទៅទៅផ្ទះយើងយើងទាំងអស់ណ៎អូយម៉ែ អាតទេនេះម៉ែអូយធ្វើអ្នកមានល្អណាស់ជាភាសារបស់ខ្ញុំក៏ភាសាផងអ្នកមានអភិជនចឹងណានិយាយទៅយើងញ៉ាំឆ្ងាញ់យើងបានកៅស្អាតស្អាតរបស់ផងវាក៏ល្អល្អអូយខ្ញុំសម្អាតចឹងណាបាច់មិនមែនធ្វើកំពឹងស្អាតណាអូយម៉ែម៉ែស្អាតពាក់ទៅស្អាតណាស់ណ៎ស្អាតអូយដៃវែងទៀតម៉ែ ម៉ែម៉ែម៉ែអត់ដែលដែលបានពាក់អញ្ចឹងទេហើយហើយម៉ែម៉ែម៉ែជូតចិត្តអឺហើយហើយកូនកូនបើអានេះអានេះអានេះបោះគេហ្នឹងម៉ែម៉ែម៉ែចង់បានបោះបោះខ្លួនឯងអត់អីទេម៉ែចាំហៅបងតូចទៅទិញឲ្យម៉ែថែមបើសិនជាគាត់ថាគាត់រវល់អត់ទិញឲ្យម៉ែធ្វើងាក់គាត់ទិញទៅ ធ្ងរជាមួយគាត់តិចគាត់ទៅទិញឲ្យម៉ែអូចាំខ្ញុំទៅសុំលុយតាក្មេងខ្ញុំទៀតតាក្មេងខ្ញុំគាត់លុយច្រើនណាស់ម៉ែខ្ញុំយកពីគាត់ទៅអីទេមែនមែនមែនហើយកុំពើ បើអូនមាននឹងខ្លួនអត់ថាអូនបដូរចរិតសឹងតែ360ដឺក្រេនេះបដូរតែឋានៈបានហើយតែកុំបដូរអតចរិតណាព្រោះថាអតចរិតដែលអូនកំពុងតែធ្វើនេះគឺគេហៅថាមនុស្សភ្លេចកំណើតដើមតែខ្លួនណាមែនមុនពេលដែលយើងជួបមកប្រកាសរបស់យើងហ្នឹងណាក៏យើងក្រជាខ្ញុំដែរមែនអត់ប៉ាម៉ាក់ខ្ញុំមិនតាំងពេញចិត្តក្បាលបងឯងផងចឹងកុំដៀលកំណត់ផងខ្ញុំព្រោះកំណត់យើងក៏មិនល្អជាងខ្ញុំណាម៉ែម៉ែបើហើយមិនក៏អូនខោខើមែន នេះជួយមនុស្សដែលលងទឹកចិត្តស្លាប់អូនខ្លាញ់មិនស្អាតខឹងអញ្ចឹងហ៎មកមិនស្អាតមិនចូលចិត្តគាត់អញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់ខឹងទេខ្ញុំក៏មិនទៅប៉ះពាល់ជាមួយមកបកើតបងឯងដែរបបលនឹងថាជ្រើកូនឯងពេលហ្នឹងអញ្ចឹងបងមិនទៅស្រឡាញ់អូនឯងហើយក៏មិនរៀបការជាមួយអូនឯងដែរហើយបើសិនជាអូនទៅស្រឡាញ់ម៉ែបងឲ្យដូចម៉ែស្អាតទៅពីថៃស្អីផ្សេងចេះបខំបានណាអារម្មណ៍ស្រឡាញ់បខំតាមណាបាន ចិត្តនៅស្ដាយមានអារម្មណ៍កាន់តែឆ្ងាយដូចជើងមេលះបងក្តីស្រឡាញ់សូលះបងអទឹកភ្នែកសង្ឃឹមថ្ងៃស្អែកជាថ្ងៃល្អមួយលានការចងចាំ ថ្ងៃណាអាចបំភ្លេចទោះចិត្តត្រូវប៉ះទង្គិចជាប់បន្តព្រោះតែចិត្តស្រឡាញ់លះបង់ដួងចិត្តស្មោះសរជូន ចិត្តមិនប្រែត្រឹមសម្លឹងពីក្រោយក៏